អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយខ្ញុំជឿថាមាន player មួយចំនួនគាត់បានមើលក្នុង page GM ហើយតាក់ទងទៅនឹង GM គាត់នឹងធ្វើការ update នៅថ្ងៃខាងមុខហើយអ្វីដែលប្លែកថ្មីហ្នឹងគឺ GM មិនបានមើលការ recommend របស់ player ទេហ្នឹងហើយអូខេយើងទៅមើលវីដេអូតាក់ទងទៅនឹងការ update ទាំងអស់គ្នាយើងចូលមកក្នុង Facebook មកយើងវាយពី JX សបាយ official នេះ អូខេនេះគឺជាវីដេអូដែល GM ក៏ធ្វើការអាប់ដេតអញ្ចឹងយើងអាចស្ដាប់បានណាដែលក្នុងនោះមានដូចជា VIP 6ស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ GX Update version 14.5ផងដែរអញ្ចឹងកាត់ឡើងដល់ version 14.5ហើយដែលក្នុងនោះមានដូចជា VIP 6ដែលមានលក់នៅក្នុង Imperial State អញ្ចឹងចំពោះ event នេះគឺគាត់ឡើងដល់ VIP 6ហើយហើយតម្លៃវាគឺ799 J point វាស្មើនឹង20ដុល្លារ ជាទូទៅចំពោះ VIP VIP នេះយើងបើក GM អត់មានអីឲ្យទីក្រៅពី10អាការបស់យើងនិយាយស្មោះត្រង់ទៅពេលដែលយើងបើកជាលើកទី1យើងនឹងទទួលបាន Y ship sell ហើយនឹងបើកជាលើកបន្តបន្តទៀតនឹងទទួលបាន double card ព្រឹត្តិការណ៍អឺខ្ញុំសំខាន់តែក្រោយតិចអឺអ្វីដែលសំខាន់ជាងគេការពីខ្ញុំថត់លេងនៅ server ចាស់ចាស់ណាហើយចំពោះអាសាត់ជាមួយនេះបើសិនជាករណី server ដុងខ្ញុំថត់លេងឬក៏ចាក់តមុខ ហ្នឹងហើយចំពោះអ្នកទាំងអស់គ្នាដែលមានលវ៉ា99នៅពេលដែលយើងបើកកាដូនឹងមកគឺនឹងទទួលបាន permanent តែម្ដងណាអាសត្វនេះតែឥឡូវ GM លេងឲ្យហើយហ្នឹងហើយ10បូខាព្រឹត្តិការប្រហារមេខ្លះឃុំសមេខ្លះឃុំសនឹងចេញតាមបកនីមួយនីមួយអញ្ចឹងនេះគឺជាព្រឹត្តិការថ្មីរបស់គាត់គឺការវាយនៅ មេខ្លះឃុំហ្នឹងហើយ ដែលយើងជាទូទៅយើងតែតែយក key ទៅ C ណានឹងឲ្យដើម្បីទទួលបាន item ពីសត្វខ្លះមកមកចាប់ពីម៉ោង00ដល់ម៉ោង24អ្នកទាំងអស់គ្នាអាចជ្រើសយកសៀវប៉ៃ box ដោយប្រើសៀវប៉ៃ key ដែលយើងមានលក់នៅក្នុង Imperial Street នៅពេលដែលបើកសៀវប៉ៃ box អ្នកនឹងទទួលបានភ្លាមៗដូចជា experience ចំនួន300,000សៀវប៉ៃ gift នេះគឺជា item ដែលយើងស៊ីមេនឹងទទួលបាន ទី1គឺ experience ទី2គឺអានេះសម្រាប់យកទៅដូរនៅបៃជិញ ពលឺនេះនឹងយកធ្វើអីទេណាអ្វីដែលយើងចង់បានចឹងគេគឺ chat glory ពីរគ្រាប់នេះនឹងអាមួយណាក៏បានដែរហើយអានេះគឺជា merit សម្រាប់ world អានេះ item សម្រាប់ do ហើយយើងប្រើ key នេះសម្រាប់ C ហ្នឹងហើយ if សៀវប៉ៃ box ដោយស្វ័យប្រវត្តិនិងរង្វាន់ជាច្រើនផ្សេងផ្សេងទៀតយើងអាចយកសៀវប៉ៃ gift ទៅបដូរយករង្វាន់នេះគឺជា item សម្រាប់ដូរចឹងដូរបានជា lotus ដែល y lotus ដែលជាទូទៅយើងជិះទៅស្អាតដែរ item ហ្នឹងណា ផ្សេងផ្សេងនៅកណ្ដាលក្រុងពាងជីងជួបជាមួយនឹងតា NPC Event Merchant ព្រឹត្តិការណ៍ Three Kingdom ព្រឹត្តិការណ៍នេះគឺចែកចេញជា3អញ្ចឹងចំពោះ Ver 3នៅតែបន្តបើកនៅឡើយទេគឺនឹងចាប់ផ្ដើមពីម៉ោង12រហូតដល់ម៉ោង2រសៀលចាប់ពីម៉ោង4រសៀលរហូតដល់ម៉ោង6ចាប់ពីម៉ោង8រហូតដល់ម៉ោង10យប់ជាទូទៅចំពោះ Ver 3នេះគឺយើងចូល ចាប់ពីល្បែ8ឡើងហើយកុំឆ្ងល់ហេតុអីក៏ល្បែ6ចូលបានដោយសារគេចាប់ដៃ Hero ប្រុសជាមួយ Hero ស្រីចាប់ទាញនេះចូលណា ហ្នឹងហើយហើយជាទូទៅគេចូលហ្នឹងគឺចង់បានតែ point ឈ្នះឬក៏ស្អីទេខ្ញុំមិនដឹងដែរតែជាទូទៅខ្ញុំចូលខ្ញុំចង់បាន point សម្រាប់ដូរដាវជីមួយទឹកមួយទឹកណាហ្នឹងហើយបីដងចាប់ពីម៉ោង12ថ្ងៃត្រង់ដល់ម៉ោង2រសៀលម៉ោង4រសៀលដល់ម៉ោង6ល្ងាចនិងម៉ោង8ដល់ម៉ោង10យប់នៅក្នុងព្រឹត្តិការណ៍នោះគឺមាន2 Small Boss និង Big Boss ហើយមាន3ជំរំផ្សេងផ្សេងគ្នា Song, Liu ហើយនិង Share យើងអាចកម្ចាត់ Small Boss ដើម្បីទទួលបាន Experience និង Item លោតចូលខ្លួនដូចជា Fish, Wine និង Meat ចំណែក Big Boss នៅពេលដែលយើងកម្ចាត់ Big Boss បានគឺនឹងធ្លាក់ Thiên Yin Treasure Chest ដូច្នេះហើយដើម្បីបើកប្រអប់ Thiên Yin Treasure Chest នេះបានគឺអ្នកទាំងអស់គ្នាត្រូវការ Key នៅតាម Event នីមួយៗ New Year Feast ដែលយើងហៅថា Top គឺយើងត្រូវការ item 3យ៉ាង ដើម្បីផ្គុំចេញជា New Year Feast 1 ដែលអាថឹម3យ៉ាងនោះគឺយើងបានមកពីការកម្ចាត់ small boss ដែលមានដូចជា fish វាញអឺបើយើងនិយាយអាម៉ាតសូស្ដាប់ទៅវាជា event dial ទេសម្រាប់ពេលបច្ចុប្បន្នមួយនេះដោយសារតុកនេះគឺយើងមានស៊ីរួចហើយណានៅពេលដែលនៅពេលដែលយើងវាយ monster នៅក្នុង World 3វានឹងទទួលបាន item wish វាញហើយនឹង mid នេះហើយសម្រាប់ធ្វើការដូរយកតុកហ្នឹងហើយហើយជាទូទៅ hero ដែលមាន last skill ទៅអាចវាយមេនឹងឈឺបើសិនជាករណី hero អត់មាន last skill ទេក៏ពិបាកក្នុងការវាយដែរហ្នឹងហើយ អូខេអានេះ GM គាត់ប៉ុណ្ណឹងយើងចូលទៅមើលការដែលនៅក្នុង page តែម្ដងនេះគឺជា event ដែល GM គាត់ដាក់ឲ្យអញ្ចឹងនេះគឺជា VIP អញ្ចឹងយើងបើកមើលមកនេះបើកមកយើងបាន experience បាន20000 experience 2លាន experience រួមជាមួយនឹង over token នេះលេងត្រូវការឥឡូវនៅដងដោយសារវាសម្បូរពេកដល់បាកាតអីចឹងទៅ font star អីចឹងទៅណាអឺទី2គឺការវៃមេ ស្ដាច់ខ្លានេះអានេះជាទូទៅគឺវាធ្លាក់នៅតាមប៉ាក់ហ្នឹងបងប្អូនឬក៏ CD ហ្នឹងហ្នឹងហើយវាធ្លាក់ខ្ជូសាត់អីហ្នឹងវាធ្លាក់មេហើយយើងព្យាយាមវៃមេដើម្បីស៊ីហើយឥឡូវហ្នឹងក៏មិនសូវមានអ្នកវៃដែរអឺស្គៀម3ប្រទេសពេលបច្ចុប្បន្នសម្បូរអ្នកចូលច្រើនចំពោះតុកនេះឥឡូវនេះចង់ស៊ីដែរតែអត់មានតុកដោយសារហេរ៉ូខ្ញុំអត់មានឡាស្គីលពិបាកក្នុងការវៃហ្នឹងហើយហើយជាទូទៅតែងតែមានអ្នកកាងរហូតនៅដងអញ្ចឹងយើងពិបាកក្នុងការចូលមែនទែន ហើយមើលទៅ event នេះដូចជាមិនថ្មីទេ អ្វីដែលសំខាន់ប្លែកគឺខ្ញុំធ្លាប់បានធ្វើការ recommend GM តាក់ទងទៅនឹងអ្នកដែលគាត់កោ server នៅដងតែគាត់ធ្វើការតម្លាក់ដាវតម្លាក់អីពេញក្រុងណាហ្នឹងហើយធ្លាប់ recommend ទៅដែរប៉ុន្តែ GM គាត់បានថាអូខេចាំ report ទៅឲ្យ GM មេគាត់នៅលើប៉ុន្តែរហូតដល់ពេលបច្ចុប្បន្នគឺមួយខែជាងហើយគឺអត់មានដំណោះស្រាយអីទេអញ្ចឹងរាល់ថ្ងៃនេះគឺគេនៅបន្តតម្លាក់ដាវពេញក្រុងបៃជីងតែម្ដងហ្នឹងហើយ អូខេ GM អញ្ចឹងនេះគឺជា event ថ្មីសម្រាប់ GM ហើយហើយជា event ចាស់សម្រាប់គ្នាយើងអញ្ចឹង version នេះវានឹង up នៅថ្ងៃទី28ខែកុម្ភៈឆ្នាំ2023ណាអឺចំពោះអ្នកលេង JX ខ្ញុំហ៊ាននិយាយមកថាជាទូទៅសម្បូរតែ player ចាស់ចាស់អ្នកថ្មីថ្មីប្រហែលជាគាត់មិនសូវជាចាស់លេងមកទេដោយសារវាមាន event ច្រើនហើយ event ទាំងអស់ហ្នឹងគឺពិបាកក្នុងការខ្វេះដែរបើសិនជាកដែលយើងតបថ្មីថ្មោងក្នុងការលេង ចឹងតកតងជែកនេះក៏ share កំណត់គ្នាក្នុងការលេងតិចណាហើយអ្វីដែលសំខាន់ជាងគេមួយរយៈក្រោយនេះគឺលេងឃើញមានឆ្លោះគ្នាខ្លាំងមែនតើនៅក្នុងក្រុមឬក៏នៅក្នុងអឺមិនថាក្រុមឆាតឬក្រុមក្នុងគេក្រុមក្រុមក្នុង Facebook ទេគឺមានឆ្លោះប្រកែកមែនតើហើយលេងហ្គេមមួយនេះតើរៀងខន្តីបន្តិចបើសិនជាកាលដែលយើងឈាវឆាវតិចគឺឆ្លោះគ្នាពេញហ្នឹងហើយណា អូខេអញ្ចឹងនេះគឺជា event ថ្មីដែលក្រុងនឹងធ្វើការ update អញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទៅទិញ VIP លេងទាំងអស់គ្នាអ្វីដែលសំខាន់ជាងគេខ្ញុំគិតថា VIP នេះគួរទិញដែរប៉ុន្តែថាតម្លៃវារឿងថ្លៃពេកនឹងឲ្យត្រឹម4 10ដុល្លារអាហ្នឹងវាមុំតែនេះវាថ្លៃលើសលប់ពេកហើយពីមុនមកតម្លៃវាមិនដល់ប៉ុណ្្នឹងទេតែធ្វើការ update ឡើងតម្លៃគឺឡើងជាប់រហូតអត់មានចុះទៅវិញទេនិយាយទៅអូខេអញ្ចឹងវីដេអូមានប៉ុណ្្នឹងណាអូខេអរគុណបាយបាយ